បាត់មនុស្សតាអស់ហើយថ្មនេះហើយមិនដឹងម៉ាក់ក៏មិនដឹងនៅណាទៀតទីមានរឿងអីតាទូមានរឿងអីនៅក្មួយ ំអភ័យខ្ញុំដឹងខ្លួនឡើងម៉ាម៉ាឈាម នឹងអង្គុយរងចាំស្អីទៀតអាត្មានេះទៅហើយគឺម៉ាក់ចាំដារីនិងភិរិតមកនឹងណាកូននឹងអញញ៉ាំបាយជុំគ្នាហើយចុះកូនឯងថ្ងៃនេះមិនក៏យូរម៉េចអោះគឺកូនមានការងារដែលត្រូវធ្វើនៅសាលាច្រើនកូនត្រូវបញ្ចប់នៅមុនពេលដែលកូនទៅឆ្នាំទី3ណាម៉ាហើយមួយរយៈនេះកូនត្រូវប្រឡងច្រើនទៀតអញ្ចឹងកូនឡើងទៅលើផ្លាស់ខោអាវសិនទៅងូតទឹកទៅណាក្រែងលោកបងឯងមកនឹងបានញ៉ាំបាយជុំគ្នាបានម៉ាក់ នៅទេចៅយាយចាំប៉ាម៉ាក់ចៅមកនឹងអញ្ញាបាយជុំគ្នាគាត់ថ្ងៃនឹងយំអីចេប៉ាម៉ាក់ប្រហែលជារវល់ការងារច្រើនហើយអញ្ចឹងចៅញ៉ាំបាយទៅមិនបាច់ចាំពួកគាត់ទេណាអត់ទេទូចាំញ៉ាំបាយជាមួយពួកគាត់តងក៏ចាំជាមួយលោកយាយក៏បានដែរចៅឆ្លាតចៅត្រូវតែញ៉ាំបាយណាប្រយ័ត្នឈឺកាពះតែបើចៅអត់ញ៉ាំបាយប៉ះម៉ាក់អត់សុបាយចិត្តទេតូខ្លាំងប៉ះម៉ាក់មិនសុបាយចិត្ត តែទូចង់ញ៉ាំបាយជាមួយពួកគាត់ចង់ឲ្យប៉ាម៉ាក់ញញឹមពេលបានញ៉ាំបាយជាមួយទូពេលនេះប៉ាម៉ាក់ចៅប្រហែលជានៅតាមផ្លូវហើយមិនទាន់មកដល់ទីណាចាំទូចាំជាមួយយាយចាំរហូតដល់ពួកគាត់មកវិញមិនល្អទេចាញ៉ាំមុនទៅណាអត់ទេទូមិនញ៉ាំអីទាំងអស់តោះតែប៉ានឹងម៉ាក់មកវិញទើបទូញ៉ាំជាមួយអឺ កើតអីនឹងចៅយាយខ្ញុំខ្លាចណាស់ខ្ញុំខ្លាចណាស់កុំខ្លាចអីណាចៅយាយនៅក្បែរចៅហើយកុំភ័យអីណាអត់មានអីទេណាចៅណាយាយនៅក្បែរចៅហើយយាយនៅគេងជាមួយនឹងចៅហើយណាចៅណាអស់អីហើយចៅគេងវិញទៅណាចៅណាអឺ គេងទៅប៉ានិងម៉ាក់ចៅមួយរយៈនេះគេមានការងារច្រើនបន្តិចទៀតគេមកនៅ ក្បែរចៅវិញហើយយាយដឹងថាចៅត្រូវការភាពកក់ក្ដៅពីប៉ានិងម៉ាក់យាយមានតែនៅក្បែរចៅមើលថែចៅជំនួសពួកគេដៃសាយាយមិនចង់ឲ្យពួកគេហត់នឿយនឹងមើលថែចៅម្ដងទៀត Mak, mak, បងរិនបងរីតាអស់ហើយថ្ងៃនេះជាថ្ងៃអាទិត្យផងមិនក៏មិនឃើញពួកគាត់អញ្ចឹងម៉ែក៏មិនដឹងដែរកូនព្រោះគេបានប្រាប់ម៉ែផងនឹងព្រោះអីម៉ែឃើញពួកគេតាំងពីព្រឹកម៉េះនឹងហើយពួកគាត់មានប្រាប់ថាតាណាដែរអូនម៉ាអត់ទេកូនម៉ែក៏មិនដឹងដែរព្រោះពួកគេមិនបានប្រាប់ម៉ែថាពួកគេតាណាផងនឹងឯងមានរឿងអីចង់និយាយជាមួយនឹងបងឯងមែននេះអឺ ចាំពួកគេត្រឡប់មកវិញចាំនិយាយក៏បានដែរកូនកូនឯងចង់ជួបភារកិច្ចរឿងអីគឺខ្ញុំចង់ពិភាក្សាជាមួយគាត់ ព្រោះខ្ញុំចង់ធ្វើការដើម្បីបទពិសោធន៍គាត់ប្រាប់ថាពេលគាត់ទំនេរចាំឲ្យខ្ញុំទៅរកគាត់ពួកគាត់ណែនាំកន្លែងឲ្យខ្ញុំធ្វើការ តុអីក៏ក្នុងផ្ទះនេះមានតែភាពអ៊ូអាប់អញ្ចឹងមនុស្សនៅក្នុងផ្ទះមានតែភាពរវល់មិនចេះចប់ពេលដែលខ្ញុំត្រូវការអ្នកមកពិភាក្សាជាមួយបែរជាគេរវល់មិននៅក្បែរខ្លួនក្នុងផ្ទះរីករាយមានតែមួយថ្ងៃផុតពីថ្ងៃសំខាន់អ្វីអ្វីក៏មិនដូចមុនទៀតក្រោយភាពរីករាយកន្លងផុតគឺមានតែភាពឯកានិងខ្វះភាពកក់ក្ដៅហេតុអ្វីក៏ពេលវេលាបែបនេះមិនចេញឲ្យផុតពីគ្រួសារមួយនេះបានអញ្ចឹង ម្នាក់ម្នាក់មិនដែលទំនី សម្រាប់មនុស្សនៅក្បែរខ្លួន មានតែការងាររវល់បងចង់ទៅមើលទូទូចង់ដឹងថាគាត់គេងហើយឬនៅ។ មិនបាច់ទេកុំរំខានកូនអីស្មាននេះហើយកូនប្រហែលជាគេលក់បាត់ដែរមាន កាអីចាំស្អែកទៅក៏បានដែរអឺអញ្ចឹងក៏បានតែមួយរយៈនេះបងមើលតាអូនដូចជាមិនសូវនិយាយជាមួយម៉ាក់ច្រើនសោះអូនគិតថាបងកុំសួរសំណួរនេះល្អជាងគ្មានអ្នកណាដែលមិននិយាយជាមួយនឹងម្ដាយក្មេកនោះទេតែមានពេលខ្លះអូនមិនដែលបង្ហាញឲ្យគាត់ដឹងថាអូនស្រឡាញ់គាត់ អូនដឹងថាក្រៅពីការងារអូនមិនសូវបាននៅផ្ទះតែមិនមែនព្រោះតែហេតុផលនេះទេ ដែលសំអាងថាទំនាក់ទំនងពួកយើងត្រូវឃ្លាតឆ្ងាយអូនហត់ណាស់រាល់ថ្ងៃនេះមិនចង់និយាយអីទាំងអស់ពេលមកដល់ផ្ទះចង់តែសម្រាប់ទេ មិនចង់និយាយជាមួយនឹងអ្នកណាទេ ឲ្យបងសុំទោសណាដែលបងនិយាយបែបនេះទៅកាន់អូនអូនមានរឿងអ្វីមែនទេមើលទៅអូនដូចជាមិនសូវស្រួលសោះគ្មានកាត់អីទេ គឺអូនអស់កម្លាំងដុយមៀលមានជីវជាតិច្រើនតម្លៃសមរម្យញ៉ាំដុយមៀលរាល់ថ្ងៃអូនធំធាត់ល្អ S26 Go Progress ថ្មីយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន ព្រោះថ្ងៃនេះអបជុំតាំងពីព្រឹកគ្មានអារម្មណ៍អីនិយាយច្រើននោះទេចាំព្រឹកឡើងចាំនិយាយគ្នាពេលទៅធ្វើការ ស្អែកនេះបងត្រូវមានការប្រជុំ3កន្លែងផ្សេងផ្សេងគ្នាដូច្នេះនៅពេលដែលបងត្រឡប់មកវិញ បងមិនបានទៅទទួលអូនទេព្រោះភ្ញៀវគាត់ចង់ជួបដើម្បីទិញគម្រោងថ្មី តាមពិតទៅបងក៏ចង់ណែនាំអូនឲ្យទៅជាមួយដែរប៉ុន្តែ តែអូនមិនទៅជាមួយបងទេថ្ងៃមុនអូនបានខាន់សែលគម្រោងមួយនោះជាមួយភ្ញៀវហើយគេគួរឲ្យធុញខ្លាំងណាស់បាននេះថាយ៉ាងម៉េច អូនមិនដឹងទេបងណាត់ជួបជាមួយគេសិនទៅក្រែងលោគេអាចគ្មានបញ្ហាជាមួយបងហើយទទួលយល់ព្រមជាមួយបងអូនមិនចង់ឃើញមុខភ្ញៀវម្នាក់នោះទៀតទេបងក៏មិនប្រកាសដែរតែពេលបាយថ្ងៃត្រង់បងចង់នាំអូនទៅញ៉ាំបាយចាំបងនៅមុខក្រុមហ៊ុនក៏បានដែរណាអូនមិនចង់ទៅញ៉ាំអីនៅខាងក្រៅទេអាហារនៅខាងក្រៅឥឡូវមិនសូវឆ្ងាញ់សម្បូរខ្លាញ់ ព្រោះមិនដឹងថាមានកាឡូរីខ្ពស់ឬក៏អត់ទេមិនចេះតែញ៉ាំញ៉ាំទេអូន ត្រូវការសម្រាប់រៀនបងទៅញ៉ាំម្នាក់ឯងទៅតែបងចង់បានអូនទៅខាងក្រៅជាមួយគ្នាទៅជួបភ្ញៀវម្នាក់ទៀតជាមួយបងយប់ណាស់ហើយពួកយើងកេងទៅស្អែកមានរឿងត្រូវធ្វើច្រើនណាស់ ជូនខ្ញុំទៅសាលារៀនទៀតមែនទេត្រូវហើយចៅយាយជូនឯងទៅសាលារៀនចាំយាយបន្តិចណា យាយភ្លេចដបទឹកចៅនៅក្នុងបន្ទប់ឯណោះ តែរងចាំបងទៀតទេណាអូនមានការងារព្រឹកនេះច្រើនណាស់ដែលត្រូវបញ្ចប់សូមបងកុំឲ្យអូនខាត់ពេលដល់សត្ថភាពយឺតយ៉ាវរបស់បងបានអត់ឲ្យឆាប់ឡើងមកឲ្យបងសុំទោសណាព្រឹកនេះគេងខកបន្តិចហើយតោះពួកយើងទៅអូនមិនចង់និយាយរឿងដដែលដដែលពីរដងនោះទេបងយល់ថាអូនបានន័យថាម៉េចហើយអូខេអូខេបងសុំទោសអឺ ប៉ាធ្វើការសិនហើយណាយាយកាត់អីហ្នឹងយាយអត់អីទេចៅចាំយាយមកផ្លែកយាយឡើងទៅយកដបទឹកឲ្យចៅណាបាទម៉ាក់ម៉ាក់ម៉ាក់ម៉ាក់នេះម៉ាក់ចាំមិនហ្នឹងមើលតាម៉ាក់ដូចចំសើស្រួលសោះគឺម៉ែចង់ឡើងទៅខាងលើយកដបទឹកឲ្យចៅទូហើយ នឹងជូនចៅទៅរៀនដែរម៉ែអីទេកូនកុំអារម្មណ៍ពីម៉ែអីឯងក្រៃប្រញាប់ទៅធ្វើកាយតិចទៅមិនតាន់ឆាប់ទៅទៅកូនអត់ទេម៉ាក់ខ្ញុំមើលតាម៉ាក់ដូចជាមិនសូវស្រួលទេចាំខ្ញុំជាអ្នកជូនក្មួយទូទៅបានដែរម៉ាក់ប្រយ័ត្នណា យ័ន្តតិចណាម៉ែថាមិនអីគឺមិនអីហើយឯងឆាប់ទៅចុះកូនកុំឲ្យយឺតពេលព្រោះឯងទើបចូលធ្វើការផង ហើយចាំម៉ែជូនចិត្តទូទៅរៀនហើយម៉ែប្រញាប់មកវិញណាកូនខ្ញុំមិនទុកចិត្តម៉ាក់ទេម៉ាក់ម៉ាក់សម្រាប់ចោះចាំខ្ញុំមកជូនក្មួយទូទៅរៀនវិញណាម៉ាក់ខ្លាចម៉ាក់ជួបរឿងអីមិនល្អអញ្ចឹង កូនជូនចែទូទៅចោះម៉ែសម្រាប់បន្តិចអស់អីហើយអញ្ចឹងខ្ញុំទៅសិនហើយណាម៉ាតោះទូតោះខ្ញុំជម្រាបលាហើយលោកយាយតោះទៅចេះចៅឆ្លាតខំរៀនណាចៅ ម៉ាថែសុខភាពផងណាម៉ាខ្ញុំទៅហើយខ្ញុំបានជម្រាបនៅខាងក្នុងអស់ហើយតើតើនៅប្រូជិកថ្មីរបស់យើង ខ្ញុំរីករាយជានិច្ចសម្រាប់ការចូលរួមសហការជាមួយនឹងលោកសង្ឃឹមថាពួកយើងអាចដំណើរការជាមួយ project ថ្មីនេះបានល្អទៅមុខទៀតបានណានាងរីករាយដែលបានធ្វើការក្នុងគម្រោងនេះជាមួយគ្នា ពួកយើងនឹងខំប្រឹងប្រែងទាំងអស់គ្នាពាក់ព័ន្ធនឹងគម្រោងការ project មួយនេះខ្ញុំក៏សប្បាយចិត្តដែរដែលលោកចាប់អារម្មណ៍នឹងគម្រោងការមួយនេះ យើងនឹងខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីឲ្យការងាររបស់យើងនេះដំណើរការទៅរលូនបាទ ខ្ញុំនឹងខិតខំប្រឹងប្រែងដោយអ្នកទាំងពីរដែរអញ្ចឹង ខ្ញុំលាសិនហើយណាសូមអញ្ជើញបាទជួបគ្នាឆាប់ឆាប់ចេះសូមអញ្ជើញបាទពួកយើងត្រូវមានការងារមួយទៀតនៅ ខាងក្រៅមិនអាចរំលោភបានទេមានន័យយ៉ាងម៉េចទេតែអូនក៏ត្រូវមានការជាមួយអតិថិជនរបស់អូនម្នាក់ទៀតដែរបងទៅជួបជាមួយគេមុនទៅ អូននឹងទៅជួបគេបន្តិចទៀតតាមក្រោយបងណាចុះអូនទៅយូរទេអូននៅមិនយូរទេមកទៅនោះតាមមើលប្រហែលជា1ម៉ោងអូននឹងជិះមករកបងវិញដោយខ្លួនឯងហើយណាប៉ុន្តែបងខ្លាចអតិថិជនរបស់យើងគេនៅរងចាំយូរហើយបងមិនចេះនិយាយជាមួយគេដើម្បីអូសបន្លាយពេលវេលាបន្តិចទេកុំរវល់តែខាងក្រៅទៀតពួកយើងឆាប់ទៅឲ្យលឿនកាន់តែឆាប់កាន់តែល្អខ្លាចមិនទាន់មកណាត់ជាមួយគេអូនមិនចង់ឲ្យគេអន់ចិត្តជាមួយយើងដោយសារតែការរងចាំយូរនោះទេ អញ្ចឹងប្រញាប់ធ្វើទៅណាទៅចុះប្រាប់យាយមក ថាដៃចៅត្រូវនឹងស្អីគ្មានអីទេលោកយាយគឺខ្ញុំរត់លេងដួលខ្ញុំរត់មិនបានប្រយ័ត្នក៏បែបនេះតែម្ដងតើថ្ងៃក្រោយរត់លេងត្រូវប្រយ័ត្នផងលីទី វិជាតិច្រើនតម្លៃសមរម្យញ៉ាំដោយមានរាល់ថ្ងៃអូនធំធាត់ល្អ S26 Go Progress ថ្មីយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុននេះសំណាងហើយ ដែល ត្រឹមតែរលាត់នោះ ហើយចុះបើមានអីធ្ងន់ធ្ងរជាងនេះនោះគិតយ៉ាងម៉េចទៅហាខ្ញុំសំទោសលោកយាយ ទូចៅឆ្លាតរបស់យាយថ្ងៃក្រោយចង់រត់លេងត្រូវចេះប្រយ័ត្នប្រយែងណា ព្រោះបើមានគ្រោះថ្នាក់អីទៅខ្លាចប៉ះម៉ាក់បារម្ភទូខ្លាចណាស់លោកយាយកុំប្រាប់ម៉ាក់នឹងប៉ាណាទូសន្យាថានឹងមិនអោយកាត់ឡើងម្ដងទៀតទេថ្ងៃក្រោយចៅល្អរបស់យាយ ឆ្លាតណាស់ចៅឈឺទេចៅអត់ឈឺទេលោកជេខ្ញុំអាចទ្រាំបានទ្រាំតិចទៅចៅលៀបប្រេងកាឡាគឺវាកាហាញតិចហើយហើយវានឹងបាត់ទៅវិញបន្តិចទៀតហើយនេះអ្នកគ្រូមានមើលចៅទេបានជា គ្មានអ្នកណា គេលៀបស្អីឲ្យចៅអញ្ចឹងខ្ញុំមិនបានប្រាប់អ្នកគ្រូឲ្យដឹងទេ ខ្លាចអ្នកគ្រូគាត់ពីណីអឺអញ្ចឹងថ្ងៃក្រោយមានរឿងអីក៏ដោយត្រូវប្រាប់អ្នកគ្រូឮទីឲ្យអ្នកគ្រូយកស្អីមកលាបដៃឲ្យចៅសិនឃើញទេឡើងក្រហមអស់ហើយព្រោះតែចៅនឹងមិនប្រាប់អ្នកគ្រូលើកក្រោយត្រូវតែប្រាប់គ្រូណាអឺនេះទូកើតអីមែនទេម៉ាអឺគេរត់លេងនៅសាលាមិនប្រយ័ត្ននឹងណាកូនហើយក៏រអិលដួលត្រូវដាញ់តិចទៅ ស្លាប់ហើយអ្នកឯងរត់យ៉ាងម៉េចហ្នឹងឡើងរបួសដល់ថ្នាក់ហ្នឹងណាទូហើយបងរិននិងបងរីក៏ដឹងហើយនៅម៉ាក់នៅទីកូនព្រោះពួកគេមិនទាន់មកដល់ទីម៉ែក៏ចាំមើលផ្លូវពួកគេដូចគ្នាដែរបងឯងប្រហែលជាថ្ងៃនេះពួកគេរវល់ហើយបានជាស្មាននេះមិនទាន់មកដល់ទីទៀតហើយថ្ងៃណាក៏ដោយកំរៅឃើញមកផ្ទះលឿនដែរទោះបីជាកូនខ្លួនឯងយ៉ាងម៉េចក៏កំរៅខ្វល់ដែរដឹងតែម្យ៉ាងការងារការងារ ចាំតិចណាម៉ាក់ចាំខ្ញុំខកទៅគាត់គិតតែពីការងារមិនដែលគិតពីគ្រួសារសោះលេខទូរស័ព្ទនេះកំពុងជាប់រវល់សូមព្យាយាមម្ដងទៀតនៅពេលក្រោយខ្ញុំទៅតាក់ទងបានទេម៉ាក់ក៏ចោលរវល់មិនអីទេកូនបងឯងប្រហែលជារវល់ហើយកុំរំខានគេអីបើប្រាប់ទៅខ្លាចគេបារម្ភ តែម៉ែបានលីប្រេងកាឡាឲ្យហើយបន្តិចនឹងបានធូរហើយណាកូនតោះញ៉ាំបាយជាមួយគ្នាទៅអើខ្ញុំឃ្លានទេម៉ាក់មកផ្សារមុនទៅខ្ញុំអស់កម្លាំងណាខ្ញុំឡើងលឿនហើយ មិនក៏ខ្ញុំមានអារម្មណ៍ថាធ្វើការងារមិនចេះអស់សោះអញ្ចឹងការងារទាំងអស់នេះខ្ញុំត្រូវទទួលខុសត្រូវតែម្នាក់ឯងអញ្ចឹងមែនទេប៉ាប្រាប់ច្រើនដងហើយ ថាពេលដែលប៉ាមានរបួសកុំមកលេងក្បែរប៉ានិយាយមិនចេះស្ដាប់គ្នាសោះគ្មានកន្លែងលេងទេអកូនដែលត្រឹមមកលេងនៅក្នុងនេះទូច្រើនដងហើយណាដែលប៉ានឹងម៉ាក់បានប្រាប់តែកូនមិនស្ដាប់សោះប៉ានឹងម៉ាក់កំពុងតែរវល់ណាមិនបាន មានពេលវេលាមកលេងជាមួយទេ ទូខ្លាចជាគ្មានរឿងបែបនេះតាំងពីពេលណាមកកូនមិនបានចោលរំខានប៉ាម៉ាក់ទេ ព្រោះកូនឃើញអ្នកទាំងពីរមិនទៅធ្វើការក៏ចង់មកលេងឡាន ក្បែរបន្ទប់ខ្លាយជាក្មេងបែបនេះតាំងពីពេលណាចេះនិយាយតមអត់ជាមួយនឹងប៉ាម៉ាក់ទៀតណោះអត់ទេប៉ាម៉ាក់កូនមិនបានតមាត់ជាមួយនឹងអ្នកទាំងពីរទេតូសុំតូទៅចេញទៅលេងខាងក្រៅបន្ទប់ទៅកុំឲ្យប៉ាខឹងណារំខានរត់ថានិយាយស្ដាប់គ្នាមិនបានសោះ នាក់នេះផងឯងធុញនឹងការងារខ្លាំងរហូតដល់ថ្នាក់ទាត់ឡានកូននឹងជើងបែបនេះនិយាយប្រាប់បានតាមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេធ្វើមើលទៅធុនធនណាស់អញ្ចឹងបងមិនចង់ឲ្យមានអ្នកណាមករំខានបងទេបងធ្លាប់និយាយច្រើនដងហើយតាចុះបងប្រាប់ម្ដងទៀតបើយ៉ាងម៉េចមិនបានទេអីចូលចិត្តលឺសម្លេងខ្លាំងខ្លាំងច្រើនជាងនិយាយធម្មតាខ្ញុំក៏ធុញនឹងការងារដែរកុំឲ្យខ្ញុំ stress ដោយសារតែការងារហើយហើយត្រូវមកលឺសម្លេងបែបនេះទៀត មនុស្សធ្វើដូចគ្នាទេយកអារម្មណ៍នេះផងបានទេគ្មានអ្នកណាទំនេរមកអង្គុយនិយាយទេគិតថាមានតែឯងទេហើយដែលចេះរវល់នោះធ្វើអីដែលគិតដល់អូនខ្លះផងអត់ អីចៅបានជាយំប្រាប់ជីមកប៉ានឹងម៉ាក់ស្ដីឲ្យទូពេលទូទៅលេងឡានក្នុងបន្ទប់គាត់ប៉ានឹងម៉ាក់លែងស្រឡាញ់ទូទៀតហើយពួកគាត់ស្ដីឲ្យចៅខ្លាំងខ្លាំងណាស់លោកយាយប៉ាម៉ាក់មិនបានស្អប់ទូទេ ប៉ានឹងម៉ាក់ស្រឡាញ់ទូងតាទូងកុំគិតផ្ដេសផ្ដាស់អីចៅតែពួកគាត់មិនអាចបានប្រើពាក្យនេះជាមួយចៅពីមុនមកទេអឺមកពីប៉ាម៉ាក់រវល់ពេកតាមពិតទៅប៉ានឹងម៉ាក់ចៅស្រឡាញ់ចៅតាកុំគិតផ្ដេសផ្ដាស់អីណាចៅលោកប៉ាស្ដីឲ្យ ព្រោះចង់ឲ្យចៅខ្លាចជាក្មេងល្អណា មិនបានចង់ឲ្យទូខ្លាចជាក្មេងមិនល្អនោះទេតែចៅដូចជាមិនដែលបានទទួលភាពកក់ក្ដៅពីគាត់សោះពួកគាត់មិនដែលមកចិត្តចៅសំបីតែថ្ងៃទំនេរក៏ដែរចោះអត់ទេចៅគ្មានរឿងអញ្ចឹងទេមកពីមួយរយៈនេះម៉ាក់និងប៉ារវល់ពីការងារខ្លាំងពេក ពេលរួចរាល់ការងារហើយម៉ាក់និងប៉ានឹងមកនៅក្បែរចៅបាន ច្រើនវិញហើយកុំយំណាចៅណាអស់អីហើយចៅឆ្លាតកុំយំអីណាអឺចុះពេលណាបានពួកគាត់ទំនេរមកនៅក្បែរចៅឲ្យច្រើនទៅលោកជ័យនិយាយពាក្យនេះច្រើនដងណាស់មកហើយតាមពិតទៅប៉ានិងម៉ាក់ក៏ស្រឡាញ់ទូច្រើនដែរ ដូចយាយកំពុងស្រឡាញ់ទូអញ្ចឹងប៉ាហើយនឹងម៉ាក់មិនមែនឈប់ស្រឡាញ់ទូទេទូចង់ឲ្យពួកគាត់ធ្វើដោយប៉ានិងម៉ាក់គេដុតទេ មិនមែនបែបនេះទេលោកយាយចៅមិនចង់បានគាត់ក្នុងពេលនេះទេចៅឯកានណាចៅចង់បានភាពកក់ក្ដៅពីគាត់ មិនមែនត្រឹមតែញ៉ាំបាយនៅថ្ងៃបុណ្យក្តីស្រឡាញ់មួយថ្ងៃទេរួចហើយពួកយើងក៏ខ្លាចជាបែបនេះដុយមៀលមានជីវជាតិច្រើនតម្លៃសមរម្យញ៉ាំដុយមៀលរាល់ថ្ងៃអូនធំធាត់ល្អ S26 Go Progress ថ្មីយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន កុំនិយាយអញ្ចឹងអីចៅគ្មានរឿងអញ្ចឹងទេប៉ាម៉ាំងមិនដែលគិតអញ្ចឹងទេស្ដាប់យាយណាមកពីប៉ះនឹងម៉ាក់ខំប្រឹងធ្វើការដើម្បីទូនឹងណាដើម្បីឲ្យទូនេះខ្លាចជាក្មេងមានអនាគតល្អទៅថ្ងៃខាងមុខ ឡូកូនរ៉ាត់កូននៅកន្លែងធ្វើការមែនទេកូនបាទម៉ែខ្ញុំរវល់ណាស់មានការងារអីចាំពេលដែលខ្ញុំទៅដល់ផ្ទះវិញចាំនិយាយគ្នាប៉ណ្ណឹងសិនចុះណាម៉ែកូនរ៉ាត់ ហើយលទ្ធផលការងារដែលឯងខំប្រឹងប្រែងនោះធ្វើការមិនបានប្រហែលឆ្កែផងគួយដាក់ទៅប៉ុន្មានមកវិញប៉ុណ្ណឹងគ្មានរីកចម្រើនអីបន្តិចហួរក្បាលអន់គ្មានចេះមើលអ្នករួមការងារជាមួយទីថាគេនោះដើរដល់ចំណុចណាហើយជាង4ខែនេះដែលខ្ញុំទុកពេលឯងធ្វើការងារមួយនេះតែឯងមិនបង្ហាញឲ្យខ្លួនឯងមានការរីកចម្រើនសោះដឹងហើយថាក្រុមហ៊ុននេះត្រូវការគំនិតឆ្នៃប្រឌិតថ្មីមិនមែននៅដដែលដដែលរហូតទេ តែខ្ញុំខំប្រឹងអស់ពីសមត្ថភាពហើយបងឯងនេះមាន សមត្ថភាពនឹងធ្វើបន្តទៀតទេយើងនេះខំទុកចិត្តឯងបានប្រកល់ការងារហើយនឹងប្រជិចថ្មីថ្មីជាច្រើនដើម្បីចង់ដឹងថាឯងនេះធ្វើបានដល់ប៉ុណ្ណារាល់ពេលដែលធ្វើការជាមួយឯងនេះឯងតែងតែពន្យាពេលធ្វើយូរហើយយើងក៏មិនបានបន្ទោសតែមើលលទ្ធផលឯងគឺបិចមកសៀតគ្មាន បានអីទាំងអស់មនុស្សគ្មានបានប្រយោជន៍យើងណាផ្ដល់ឱកាសឲ្យឯងជាច្រើនរាប់មិនអស់ តែឯងនេះមិនដែលធ្វើបានទេឯងឆ្លើយទៅមើលថាយើងគួរតែបញ្ឈប់ឯងឬក៏ដកឯងចេញពីទូនីតិមួយនេះអត់ទេបង ផ្ដល់ឱកាសខ្ញុំម្ដងទៀតទៅណាបងហើយខ្ញុំខិតខំធ្វើឲ្យបានល្អខ្ញុំមិនឲ្យវាខ្លាចជាបែបនេះទៀតទេថាបិទមាត់ឯងភ្លាមទៅហើយឈប់និយាយទៀតខ្ញុំនឹងសន្យាធ្វើវាឲ្យបានល្អណាបងមិនឲ្យវាកើតឡើងបែបនេះម្ដងទៀតទេចង់ឲ្យដូចពេលនេះទៀតទេដោយសារតែឯងគ្មានសមត្ថភាពទើបប្រជាជាច្រើនត្រូវបានរំសាយ ហើយយើងនេះត្រូវខាតបង់ហើយខ្វះការទុកចិត្តពីអតិថិជនទៀតនោះសួរថាយើងឲ្យឯងធ្វើទៀតអញ្ចឹងមានតែយើងយកខួរក្បាលឆ្កែនេះមកគិតមែនទេបានហើយឆាប់ចេញទៅចេញឲ្យបាត់ពីមុខរបស់យើងកុំឲ្យយើងនេះឃើញមុខរបស់ឯងតទៅទៀតធ្វើការមិនបានស្មើឆ្កែផងឲ្យយើងនេះផ្ដល់ឱកាសឯងម្ដងទៀតឯង មានការអីខលបងនៅពេលនេះបងប្រុសបងមានពេលនិយាយជាមួយខ្ញុំតិចបានទេខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានសល់អ្វីទេខ្ញុំត្រូវការឲ្យបងជួយតិចបានទេឲ្យបងជួយឯងបានយ៉ាងម៉េចឯងធំហើយរៀនរត់ដំណោះស្រាយដល់ខ្លួនឯងទៅបានទេបងគ្មានពេលនឹងនិយាយជាមួយឯងបានយូរទេបងរវល់ជាមួយអតិថិជនបើឯងមានការអីចាំពេលបងទំនេរបានទេបងរវល់ណាស់ប៉ុណ្ណឹងសិនចុះ thank you ហេតុអីក៏ពេលនេះខ្ញុំគ្មាននរណាម្នាក់និយាយល្អជាមួយខ្ញុំសោះអញ្ចឹងខ្ញុំអស់កម្លាំងណាស់ខ្ញុំមិនអាចបន្តទៅមុខបានទៀតទេខ្ញុំគ្មានសល់អ្វីទាំងអស់នៅពេលនេះគ្មាននរណាម្នាក់យល់ពីខ្ញុំទេសូម្បីតែបងប្រុសបង្ការរបស់ខ្ញុំក៏មិនអាចជួយ ខ្ញុំបានដែរ novo. បុណ្យក្តីស្រឡាញ់ពួកយើងមិនអាចធ្វើឲ្យថ្ងៃនឹងអាប់អួរដោយសារតែការងារបានទេធ្វើឲ្យថ្ងៃនេះដូចរាល់ឆ្នាំដើម្បីកុំឲ្យអ្នកផ្ទះមានអារម្មណ៍ថាឯកាពេលថ្ងៃនេះខុសពីរាល់ឆ្នាំធ្វើតាមចិត្តបងដោយដែលបងធ្លាប់ធ្វើរាល់ឆ្នាំខ្ញុំក៏មិនចង់នៅក្នុងផ្ទះប៉ុន្មានដែរឆ្នាំនេះ មានអារម្មណ៍មិនល្អនោះទេចំណាយពេលល្ងាចនេះដើម្បីពួកគេហើយញ៉ាំបាយជុំគ្នាមួយពេលទៅដើម្បីកុំឲ្យម៉ែថាយើងមិនបានធ្វើអីសោះដើម្បីពួកគាត់ពួកយើងទៅទិញកដោនិងផ្កាហើយពួកយើងឈេងចូលទៅទិញអាហារដែលពួកយើងធ្លាប់ញ៉ាំជាមួយ គ្រប់គ្នាក្នុងផ្ទះអូនយល់យ៉ាងម៉េចដែរអូខេអញ្ចឹង ពួកយើងទៅទិញផ្កានិងកាដូមុនសិនទេចាំទៅវិញឥឡូវសម្រាប់ថាយើងទៅទិញផ្កានិងកាដូមុនសិនទៅណាអាហារចាំតាមក្រោយក៏បានដែរអូនក៏ចង់ទិញកាដូមួយទៀតសម្រាប់ទូទូដែរបងជួយគិតបន្តិចមើលថាឆ្នាំនេះពួកយើងគួរទិញអីសម្រាប់កូនយើងបងមិនដឹងទេទិញដូចរាល់ឆ្នាំទៅល្អជាងបើទោះជាគេស្រឡាញ់ឬក៏មិនស្រឡាញ់ក៏យើងបានទិញសម្រាប់គេហើយ ចុះកាដូសម្រាប់ម៉ែវិញបងចង់ទិញអីដែរបងមិនដឹងទេចាំដល់ហាងឃើញអីទំនងទិញរបស់នោះតែម្ដងទៅនឹកមិនឃើញថាគួរតែទិញអីសោះព្រោះម៉ែមិនចូលចិត្តឲ្យយើងទិញអីផ្ញើឲ្យគាត់ទេតែធ្វើតាមទម្លាប់រាល់ឆ្នាំរបស់យើងចុះអញ្ចឹងអូខេ បាត់មនុស្សតាអស់ហើយថ្មនេះហើយមិនដឹងម៉ាក់ក៏មិនដឹងនៅណាទៀតទីមានរឿងអីតាទូមានរឿងអីនេះក្មួយ កុំបំភ័យខ្ញុំដឹងខ្លួនឡើងម៉ាម៉ាឈាមម៉ែម៉ែម៉ែម៉ែម៉ែថ្ងៃនេះជាថ្ងៃដែលពួកយើងចង់ឲ្យម៉ែភ្ញាក់បាចង់ធ្វើឲ្យម៉ែសប្បាយចិត្តតែពេលនេះមិនម៉ែខ្លាចទៅជាបែបនេះទៅវិញពួកខ្ញុំបានតែងកាដូនឹងបាច់ផ្កាមកជូនម៉ែ ពេលនេះខ្ញុំមិនបានជូនម៉ែផងម៉ែទៅចោលពួកកូនហើយពួកយើងចង់ឲ្យម៉ែសប្បាយចិត្តរីករាយនៅថ្ងៃនេះហេតុអីមិនចាំខ្ញុំត្រឡប់មកវិញសិនម៉ែនេះម៉ែម៉ែមើលនេះនេះគឺជាកាដូនឹងបាច់ផ្កាខ្ញុំទិញជូនម៉ែម៉ែកុំសម្រានចឹងអីក្រោកឡើងម៉ែម៉ែម៉ែ